យើងបន្តទៅបន្តិចទៀតអឺរឿងរ៉ាវនៅអង់គ្លេសប៉ុន្តែបិទបញ្ចប់អាសឡចោះដោយសារអាសឡបើនិយាយទៅដូចចង់ស៊ីមក break ហ៎បាទឥឡូវយើងបន្តទៅអឺ Manchester United បន្តិច Manchester United មួយរយៈចុងក្រោយនេះបាទថាលិចក៏មិនលិចតែបើថាមិនដែរក៏មិនដែរដែរមិនអញ្ចឹងហ៎បងបាទបាទបញ្ហាអ្វីធំធំដែលបងមើលឃើញជាគេថាគុណវិបត្តិរបស់ Manchester United បច្ចុប្បន្នដែលធ្វើឲ្យទម្រង់លេងមិនច្បាស់លាស់ដូចពេលនេះបាទ ជារួមគឺមែនយូមានបញ្ហា តាំងតែ ពីលោកអូលេកូណាសុកខ្យាននៅមកម្លេះបាទបាទយើងនិយាយពីចំនួនលោកអូលេនៅ គឺវាមានបញ្ហារួចស្រេចទៅហើយបាទលេងធ្លាក់ជើងល្អតដើមដល់កាន់បន្តិចហើយធ្លាក់ទៅវិញអញ្ចឹង យើងមិនអាចបន្ទោសទៅលើ Ravrenic ដែលមកដឹកនាំនៅពេលបច្ចុប្បន្ននេះប្រហែលប្រកួតចុងក្រោយទេអញ្ចឹងរឿងនេះ Ravrenic គាត់ទទួលថ្មបាក់បាទ តែអ្នកដែលគេយកមកទទួលថ្មបាក់គេគិតថាខ្លាំងអាចត្រោថ្មនឹងវាបានបាទគេហៅមកត្រោតែត្រោទៅឥឡូវវាដូចជាអត់សូវស្រួលជាងក្រុមដែរបាទបាទមើលទៅ បញ្ហាជាក់លាក់របស់ menu ដូចជាខ្ញុំថ្លឹងទៅដូចជាមិនមែនជាគ្រូទេបាទបាទគឺការមិនយល់ចិត្តគ្នារវាងកីឡាករក្នុងក្រុមនឹងតែម្ដងបាទ ព្រោះវាមានភាពរកម្មរកោសរវាងរ៉ូណាល់ដូជាមួយនឹងគ្រូថ្មីថ្មីនេះបាទឃើញម្សិលមិញលោករ៉ាហ្វ្រេនិកគាត់ចេញបកស្រាយរឿងដូរ៉ូណាល់ដូចេញបាទការលេងឈ្នះ Brentford រ៉ូណាល់ដូអត់សប្បាយចិត្តចេញទៅគាត់ឆេវឆាវគាត់ខឹងអញ្ចឹងណាគាត់ថាមិនបានត្រូវជាគាត់អ្នកដូចេញហើយរ៉ាហ្វ្រេនិកគាត់ថាគាត់មានតួនាទីជាគ្រូគាត់មានសិទ្ធិនៅក្នុងការសម្រេចចិត្តបាទនៅពេលដែលក្រុមជួបបញ្ហាមួយគឺគាត់អ្នកទទួលខុសត្រូវបាទអញ្ចឹងគាត់ដូរគាត់អីគឺគាត់អ្នកទទួលខុសត្រូវបាទហើយដាក់រ៉ូណាល់ដូបើសិនជាចាញ់ពីណាទទួលត្រូវ បាទអញ្ចឹងមិនថារ៉ូណាល់ដូនាំមកចាញ់ទេប៉ុន្តែគាត់លើកពីម៉ាត់លេងមក Aston Villa បាទពីស្មើនាំមុខពី2-0គេថាពីស្មើបើថាគាត់មិនចង់ឃើញរូបភាពនឹងកើតឡើងទៀតទេនៅពេលដែលនាំមុខគេ2-0ហើយយើងអត់បាន ត្រឡប់មកការពារវិញ ដែលធ្វើគេតាមស្មើអញ្ចឹងគាត់សម្រេចចិត្តដករ៉ូណាល់ដូដាក់មួយកាយបាទ ណាបានថាគាត់លេងតុបវិញដើម្បីកុំឲ្យអារូបភាពកើតមួយអត់ដុល្លារកើតលើទៀតគាត់បញ្យល់5អញ្ចឹងគេសភាមួយស្មើមួយអ្នកសាព័ន្ធមើលសភាតាមតាមអនឡាញផងបាទខ្ញុំមើលខ្ញុំមើលទៅនេះខ្ញុំនិយាយតាមសម្ដីរបស់គាត់ណាខ្ញុំនឹកឃើញមកនិយាយបាទកុំថាខ្ញុំនឹកឃើញមកនិយាយអញ្ចឹងអឺខ្ញុំមើលទៅគឺគាត់បន្ទុកអាអារម្មណ៍របស់គាត់មួយរ៉ូណាល់ដូចាប់ផ្ដើមរៀងរៀងខ្វែងគ្នាបាទខ្វែងគ្នាហ្នឹងហើយគាត់ថា អើខ្ញុំអត់មានបញ្ហាមួយរ៉ូណាល់ដូទេ បាទគាត់ឆ្លោតយ៉ាងមែនប៉ុន្តែធៀបបិទគឺរ៉ូណាល់ដូគាត់ល្អកកមួយគាត់ហើយតាំងតែពីរ៉ូណាល់ដូគាត់ថាគាត់និយាយប្រាប់សារព័ត៌មានថាគាត់រងចាំមើលគ្រូបន្ទាប់ពី Rafrenic ជានរណាបាទគាត់សម្រេចចិត្តថានៅ Man U តឬក៏ត្រូវចេញអូខេពាក្យសម្ដីនេះវា ធ្វើឲ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍របស់ Rafrenic ដែរ បាទតាមការពិភពរបស់ខ្ញុំហ្នឹងណាបាទខ្ញុំខ្ញុំនិយាយនេះនិយាយពីពីអារម្មណ៍របស់ខ្ញុំកុំគិតថាខ្ញុំនិយាយទៅបន្ទុចប្រអាប់រ៉ូណាល់ដូឯងបាទខ្ញុំអត់ទេអត់ទេបាទហើយខ្ញុំលើកយកសម្ដីមកហើយយើងវិភាគទាំងអស់គ្នាទៅបាទបាទខ្ញុំមិនមែនលើកទៅអូរ៉ូណាល់ដូគាត់និយាយអញ្ចឹងមិនស្រឡាញ់គ្រូបាទមិនស្រឡាញ់គ្រូមែនទេខ្ញុំនិយាយថាគ្រូគាត់គិតមិនរ៉ូណាល់ដូគិតមិនហើយវិភាគរោផ្លូវទៅទាំងអស់គ្នាថាតើគាត់អនាគតគាត់នៅអត់ហើយខ្ញុំនឹងនិយាយថាតើហេតុអ្វីបានជា ក្រុមមេនយូនឹងមានបញ្ហានៅក្នុងតំបន់ណាតំបន់ណាបាទ អញ្ចឹងរឿងរឿងនេះរឿងមួយដែលធ្វើឲ្យ Man U កំពុងជួបបញ្ហារឿង Ronaldo បាទដែលគេគិតថាជា legend គេគេគិតថាជាកីឡាករសំខាន់របស់ក្លឹបហើយវាមានបញ្ហា មួយគ្រូអញ្ចឹងទី2គឺគាត់មានបញ្ហាជាមួយនឹងកីឡាករក្មេងនៅក្នុងក្រុម Man U ដែលគាត់លើកឡើងដែរគាត់ថាក្មេងៗនៅក្នុងក្រុម Man U គាត់និយាយក្មេងហ្នឹងយើងដឹងបាត់ហើយព្រោះទៅសម្ដៅលើ Greenwood បាទព្រោះ Greenwood មានបញ្ហាមួយគាត់បាទបាទ គាត់ធ្លាប់ជាក្មេងមកលេង Man U ដែរតែកាលហ្នឹងគាត់ស្ដាប់រៀមច្បងគាត់អត់ដូច Green ខ្ញុំអត់និយាយ Greenwood គាត់តម្លៃហ្នឹងឯងគាត់ដូចឡាគាត់ក្មេងៗរបស់ Man U ឥឡូវទេបាទគាត់ថានិយាយទៅអត់ស្ដាប់គ្នាបានហើយអត់ចង់ទទួលយកការស្ថាបនាអីទេបាទអញ្ចឹងអឺនេះបញ្ហាទាំងអស់ហ្នឹងយើងឃើញទេគាត់តែលើកលើកចេញពីរ៉ូនដូមួយឃើញពីរបីបញ្ហាបាត់មួយគ្រូមួយកីឡាករគ្នាឯងបាទហើយបញ្ហាមួយទៀតដែលអាចនិយាយថានៅពេលដែលរ៉ូណាល់ដូមកដល់ គ្រប់គ្នាក្នុងក្រុម Man U ច្រើនតែខ្លាចចិត្ត Ronaldo បាទគាត់ជា legend គាត់ជា La Liga អញ្ចឹងនាំគ្នាលេងផ្ដោតលើគាត់ខ្លាំងពេកបាទអាស្មារតីជាក្រុម វាទៅជាធ្លាក់ចុះបាទបាទ team spirit វាធ្លាក់ចុះបាទអឺរឿងនេះមិនមែនតម្កើងឡើងក្នុងក្រុម Man U ទេ នៅអ៊ីតាលីជាមួយ Juventus នៅពេលដែលនៅពេលដែល Ronaldo ចេញមកវិញមកមក Man U ភ្លាម Gianluigi Buffon អ្នកចាំទីរបស់ក្រុម Juventus គាត់បានលើកឡើងដែរគាត់ថាអឺ Ronaldo មកដល់ Juventus ធ្វើឲ្យ Juventus បាត់ បង់នៅអត្តសញ្ញាណនៃការលេងជាក្រុមបាទបាទតែឃើញជុំពិន្ទុធ្លាក់អរលើការហ្នឹងបាទធ្លាក់ជាមួយការមុនមុនពេលពេលដល់រ៉ូណូចេញធ្លាប់លេងមានរ៉ូណូដល់ពេលអត់មិនដឹងធ្វើមិនបឹងគេបាទបាត់គេបាត់ឯងធ្លាប់បឹងគេឥឡូវអស់អីបឹងវាចង់ធ្លាក់ងេម៉ាមហើយមកសាព្រោះនៅមែនយូទៀតបាទគេគេនាំគ្នាវិភាគអញ្ចឹងណាហើយមិនមែនខ្ញុំតែវិភាគតែឯងទេណាបាទអឺអ្នកវិភាគ ផ្សេងផ្សេងនៅភុនឌិត Football ភុនឌិតនៅស្ថានទីទូទួ Sky Sport BBC លើកឡើងស្រៀងស្រៀងគ្នាបាទអញ្ចឹងខ្ញុំប្រមូលមកហើយយើងមើលឃើញដែរយើងគិតថាអញ្ចឹងដែរវាប្រហែលជាអាចផ្ដោតទៅលើអារម្មណ៍រ៉ូណាល់ដូខ្លាចចិត្តគាត់ពេកថ្នមថ្នមប៉ះទៅអារម្មណ៍គាត់ពេកបាទធ្វើឲ្យក្រុមលេងវាអស់ team spirit ហើយនៅមានបញ្ហាការពារខ្លះទៅលើ Maguire ដែលគាត់អឺនិយាយទៅគាត់លេងស្ទើបាទគាត់លេងស្ទើខ្លាំងដល់ពេលអញ្ចឹង ខ្ញុំនិយាយនិយាយនិយាយទៀតនិយាយទៅអាចអាចប៉ះពាល់អារម្មណ៍អ្នកគ្រប់គ្រងមានយូរអូខេអញ្ចឹងឥឡូវតែយើងបន្តឥឡូវត្រឡប់ទៅមានរកវិញយល់ឃើញក្រៅតែពី អ្វីដែលបងអធិបានលើកឡើងបាញ់មិញជាពិសេសទំនាស់ផ្ទៃក្នុងគាត់ថាអ្វីដែលជាចំណុចខ្សោយចំណុចអន់ឬមួយក៏យល់ឃើញថាអត់ទេមែនយូររៀងល្អដែរឬមួយក៏មិនបើតាមអ្វីដែលយើងមើលឃើញយើងតាមដានរាល់សប្តាហ៍បាទតាមពិតយើងទទួលស្គាល់ថារ៉ូណាល់ដូគាត់គឺជាតួឯកដ៏សំខាន់មិនថាគាត់នៅមែនយូ គាត់នៅរៀលគាត់នៅជូវិនទូសបាទអញ្ចឹងអឺធីមទាំងមូលគាត់ធ្លាប់តែទទួលបានការទំនុកបំរុងពីសំណាក់កីឡាករទាំងគ្រូបង្វឹកទាំងម្ចាស់ក្លឹបបានចាត់ទុកគាត់គឺជាទូអាចដ៏សំខាន់អាចថាជាមនុស្សដែលសំខាន់សម្រាប់ក្រុមបាទអញ្ចឹងយើងទទួលស្គាល់ថាគាត់ពិតជាមានសមត្ថភាពពេញលេញក្នុងការអឺជួយឲ្យក្លឹបបាល់ទាត់ទទួលបាននូវភាពជោគជ័យក៏ពិតមែនប៉ុន្តែអ្វីដែលសំខាន់នោះគឺកន្លងមកគឺនៅរៀលរ៉ូណាល់ដូគាត់ដូចជា king អញ្ចឹងបាទថា គ្រប់កីឡាករទាំងអស់មានបាល់គឺរ៉ូណាល់ដូជាចម្បងបាទរ៉ូណាល់ដូគឺជាកីឡាករដ៏សំខាន់ប៉ុន្តែយើងទទួលស្គាល់ថាពេលនោះគឺគាត់ពិតជាមានលទ្ធភាពបញ្ចប់ទីច្បាស់គាត់បឿនគាត់មានសមត្ថភាពអូសយើងថាគាត់អាចបង្កើតឱកាសដល់ខ្លួនឯងក៏បានដែរបាទប៉ុន្តែយើងក៏យល់ថាបាល់ទាត់ឥឡូវនេះរ៉ូណាល់ដូគាត់វ័យចូល36ឆ្នាំហើយហ្នឹងហើយអញ្ចឹងបើឲ្យគាត់ថាឲ្យគាត់ទៅល្អដូចមុនក៏អត់កើតដែរប៉ុន្តែអារម្មណ៍របស់គាត់នៅពេលនេះគាត់មកមែនយូខុសពីរដងនៅជួបបន្ទុះនឹងនៅក្រុមបាល់ទាត់រៀលម៉ាឌ្រីតហ្នឹងហើយដោយសារថា នៅមែនយូបច្ចុប្បន្ននេះតារាឆ្នើមឃើញក្មេងវាអញ្ចឹងគេចង់សាងស្នាដៃរបស់គេដែរបាទមកមកគេចង់បង្កើតគេថាកំណត់ត្រារបស់គេដែរអញ្ចឹងមានបាល់ល្មងគេសុទ្ធហើយមានបាល់ល្មងគេទាញហើយអញ្ចឹងរ៉ូណាល់ដូអាចថាគាត់គាត់ផ្លាយអារម្មណ៍គាត់ផ្លាយអារម្មណ៍ថាកន្លងមកគាត់ធ្លាប់តែជាតួឯកសំខាន់ហើយមានបាល់វាអញ្ចឹងគាត់តែងតែទទួលបានឱកាសលេងច្រើនជាងគេតែដល់មែនយូអញ្ចឹងទៅគាត់ចាប់បានមានអារម្មណ៍ថា រៀងមិនពេញចិត្តជាមួយនឹងក្មេងៗដូចបងលើកឡើងថាគាត់និយាយថាគាត់អត់ពេញចិត្តក្មេងៗនេះមានយូរទេមិនស្ដាប់ដំបូងមានចាស់ចាស់ទេដូចថាគាត់នៅមានឆ្លើយតែអ្វីដែលសំខាន់បងលើកឡើងអញ្ចឹងបងរដ្ឋាភិបាលលើកឡើងថាគាត់ចង់សម្ដៅទៅម៉ាសុង Greenwood នឹងឯងហើយដែលជាកីឡាករដែលគាត់លេងកំណាញ់បាល់មិនសូវជាបោះទេវាចឹងគាត់អាចថាដំបងគាត់ទាញប៉ុន្តែខ្ញុំជឿថាអឺ បងរដ្ឋាភិបាលលើកឡើងក៏គឺជាមតិមួយដែលខ្ញុំខ្ញុំខ្ញុំយល់ស្របតាមដែរបាទមិនថាយើងយើងចង់និយាយថាការលើកឡើងហ្នឹងវាអាចថាមានមតិផ្ទុយគ្នាប៉ុន្តែសំខាន់គឺការលើកឡើងរបស់គាត់ខ្ញុំទទួលស្គាល់ព្រោះធម្មតាអ្នក respond នឹងគ្រប់យ៉ាងនៃក្រុមបើមិនជាក្រុមមានបញ្ហាក្រុមបរាជ័យបាទកីឡាករទទួលស្គាល់ថាកីឡាករពិតជារួមចំណែកប៉ុន្តែរួមចំណែកទុយទេសំខាន់តែចាញ់គឺបន្តគ្រូបាទអ្នកឯងដឹកនាំបង្កើត អ្នកឯងដឹកនាំមិនល្អអ្នកឯងរៀបចំមិនល្អទៅក្រុមចាញ់ទាំងមូលកីឡាករមានទុនធានមានអ្នកឯងប្រើមិនកើតអញ្ចឹងអានេះបើយើងនិយាយចំទៅរងថ្ងៃនេះមានយូខ្ញុំហ៊ាននិយាយថាខុស50 50គ្រូ50កីឡាករ50បាទព្រោះគ្រូ50ក្នុងថា មានពេលខ្លះគាត់ក៏មិនអាចធ្វើជាអ្នកចាត់ការដែលសម្របសម្រួលឲ្យធីមទាំងមូលហ្នឹងគឺនៅប្រមូលផ្ដុំជាកម្លាំងសាមគ្គីជាធ្លុងមួយណាបាទព្រោះដោយសារថាពេលខ្លះកីឡាករវាបែងចែកបាក់ពួកអ្នកខ្លះគឺក៏ ត្រូវនេះអ្នកខ្លះមិនស៊ីខ្សែនេះដល់ពេលធីមមកតតែមួយបើមានអញ្ចឹងចប់បាទអត់អត់អត់ទៅមុខទេសូម្បីតែយើងនិយាយថាគ្រួសារយើងក៏ដោយបើសិនមានខ្វាយគ្នាខ្វាយកំណត់គ្នាឆ្លោះបន្ទុកបកាយតោះតែងគ្នាគ្រួសារក៏អត់មានសុភមង្គលដែរបាទអញ្ចឹងបាល់ទាត់វារត់តែសំខាន់ជាងគ្រួសារទៅទៀតដោយសារថា11នាក់គឺចិត្តសង្ឃថាធីមធីមមួយក្រុម ស្មើនឹងចិត្តតែមួយ បាទបាទតែចិត្ត ចិត្តហ្នឹងគឺយល់ចិត្តគ្នាលេងត្រូវគ្នាសិក្សានឹងគ្នាចឹងមកក្លឹបបាល់ទាត់មិនថាបាល់ទាត់បាល់ទះឬក៏ជា teammate នៃកីឡាមួយណាទេគេគេសំដៅសំខាន់គឺ spirit team ហ្នឹងឯងបាទដើម្បីឲ្យ team ហ្នឹងគឺយល់ចិត្តគ្នាដឹងគ្នាថាតើពេលខ្លះគាត់អាចដឹងថាគ្រាន់តែមានបាល់គាត់លៀងគាត់ដឹងថាអ្នកណារត់កាត់គាត់គាត់ពីក្រោយគាត់អ្នកណារត់ support គាត់អ្នកណាមកជួយអមគាត់នៅពេលបាត់បាល់គាត់អាចដឹងអញ្ចឹងខ្ញុំជឿថាបច្ចុប្បន្ននេះ Man U ហើយយើងក៏មិនបន្ទោសកីឡាករទាំងស្រុងក៏យើងមិនបន្ទោសគ្រូទាំងស្រុងដែរបាទសង្ឃឹមថាពួកគាត់បើសិនជារៀងនេះគាត់បន្ទន់អរិយាប័ន្នតិចហើយរ៉ូណាល់ដូគាត់បន្ទន់អរិយាប័ន្នដូចគ្នាបាទយើងចាប់ដើមមកចាប់ដៃគ្នាហើយតស៊ូឈ្មោះទៅមុខជាមួយនឹងមែនយូទាំងអស់គ្នាវាបានដូចជាជីកទូកតែមួយអញ្ចឹងបើសិនជាទូកនឹងមានបញ្ហាហើយគឺមិនអាចនឹងងាប់ទាំងអស់គ្នាបាទលងទាំងអស់គ្នាព្រោះការលិចលងដែលយើងនិយាយថាលងនោះគឺលងទាំងអស់ដោយសារថាបើសិនជាមែនយូបរាជ័យ រុណាល់ដូចាក់ចេញជាមួយនឹងមានយូទាំងបរាជ័យក៏គាត់មិនអាចទៅរកចម្រុកមួយដែលល្អប្រសើរជាងនេះដែរព្រោះធម្មតាធម្មតាអាយុរបស់គាត់គឺវាស្ទើរតែចូលនិវត្តន៍ទៅហើយបាទអញ្ចឹងខ្ញុំសង្ឃឹមថារឿងនេះគាត់អាចនឹងបន្តនយាប័តហើយរុណាល់ដូក៏អាចនឹងបន្តនយាប័តដើម្បីជជែកវិញនិយាយគ្នាលើតុហើយអឺរឿងនេះក៏ត្រូវមានយុទ្ធសាស្ត្រដែរយុទ្ធសាស្ត្រចិត្តសាស្ត្របានថាធ្វើម៉េចទៅប្រលួងប្រលួងកីឡាករឥឡូវនេះឃើញថាគាត់អាចរៀបចំបានក្មេងៗដូចដោយការប្រកួតជាមួយនឹង Brandford កីឡាករតែមួយចាប់ដើមមានការយល់យល់ឃើញហាក់ដូចជា ស្របគ្នាបណ្ដាបណ្ដាព្រោះទាំងទម្រង់លេងរបស់កីឡាករ Greenwood ហាក់ដូចជាផ្លាស់ប្ដូរយើងជឿថារឿងនេះទទួលស្គាល់ថាគាត់ពិតជាត្រូវគ្រូដែលរងថ្មបាក់ប៉ុន្មានបាទព្រោះថាពីជំនាន់លោកអូឡេកាណាសុខជាងមេនូគឺវល់ហើយវាចាប់បានវល់ហើយអញ្ចឹងទឹកដែលល្អហើយអញ្ចឹងតំមតែវាថ្លានេះគឺពិបាកដែរបាទអញ្ចឹងពេលនេះគឺលោកអូរ៉ាវរ៉ាំងនេះគាត់ត្រូវតែព្យាយាមយ៉ាងណាប្រមូលអារម្មណ៍ធីមទាំងមូលឲ្យនៅជាធីមតែមួយសិនបាទតម្រងលេងចាំគិតបន្តទៀតយើងទទួលស្គាល់ថាតម្រងលេង នៅមានកម្រិតដោយសារថាពេលខ្លះកីឡាករគ្រូថ្មីតម្រង់លេងថ្មីអ្វីអ្វីក៏នៅថ្មីអញ្ចឹងគាត់អត់តន់ស្វែងយល់ថាតើគ្រូចង់ឲ្យខ្ញុំលេងបានត្រឹមកម្រិតណាហើយឲ្យខ្ញុំលេងរបៀបណាទៅតាមអ្វីដែល form របស់គាត់លេងអញ្ចឹងពេលភ្លាមភ្លាមប្រហែលប្រកួតយើងអត់អាចវាតម្លៃលើ Real Ranking ហើយក៏មិនទាន់ហ៊ាននិយាយថាអឺ ដោយសារតែគ្រូទាំងស្រុងដែរបាទហើយមួយទៀតហ្នឹងគឺ menu បច្ចុប្បន្នខ្ញុំទទួលស្គាល់បញ្ហាធំជាងគេគឺប្រព័ន្ធការពារតែម្ដងបាទព្រោះធម្មតាបើសិនជាម៉ាស៊ីនធ្លាយគ្រាប់បាល់ច្រើនហើយគឺចប់ហើយបាទអ្នកលេងលើលើល្អមកកាត់លើល្អតែបើគេមកវិញច្រឡោះគ្រាប់បាល់ងាយនឹងរបូតអញ្ចឹងធ្វើអារម្មណ៍ធីមទាំងមូលអញ្ចឹងពេលដែល menu បរាជ័យនេះគឺធ្លាក់ធ្លាក់ទាំងធីមហ្មងមិនបាទតែមួយទេកីឡាករខ្ញុំមើលឃើញអត់ល្អសូម្បីតែ Bruno Fernandes ដែរដែលគេថាផ្ការរីកក្រុមរដូវ Bruno បាទសូម្បីតែ Bruno លើកលាក់កាត់ដែរពេលខ្លះលាក់កាត់ដោយសារថា ក្រុមនៅពេលដែលធ្លាក់គឺធ្លាក់ទាំង form លេងទាំងទាំងក្រុមតែម្ដងទាំងកីឡាករទាំងអីទាំងអស់អញ្ចឹងខ្ញុំខ្ញុំគិតថាពេលនេះគឺបរូណាល់ដូអាចថាប្រមានប្រើពាក្យសម្ដីទៅលើរ៉ារ៉ឹងនិចអាចនឹងចង់បានគ្រូថ្មីបើមិនមិនដូរទេគាត់នឹងអាចសម្រេចចិត្តលើអនាគតរបស់គាត់បន្តទៀតបាទអាហ្នឹងគឺជារឿងមិនល្អទេដោយសារថាអឺបើសិនជាគាត់ចេញពីមែនយូទាំងបែបនេះខ្ញុំគិតថាគាត់ក៏មិនអាចទៅក្លឹបណាដើម្បីជោគជ័យបន្តទៀតដែរបាទមកចាស់ដែរមើលឃើញថាគ្រូលោករ៉ាវិនិចហើយនឹងក្រុមមែនយូតែម្ដង ឥឡូវនេះដូចផ្លាស់ប្ដូរអាយ៉ាបតគេលេងគិតថារ៉ូណាល់ដូជាគោលអីបាទគេលេងគិតជាគោលបើបើគិតជាគោលមិនរ៉ាស់នេះគាត់និយាយចឹងទេបាទបាទហើយរ៉ូណាល់ដូឥឡូវនេះខុសពីរ៉ូណាល់ដូ កាលពីនៅជំនាន់លោកសឺអេលិចហ្វឺហ្គូសនបាទគេខុសគ្នា13ដល់10ឆ្នាំបាទដោយសារអីកាលពីរ៉ូណាល់ដូនៅនៅជាមួយសឺអេលិចហ្វឺហ្គូសនគាត់ស្ដាប់សឺបាទឥឡូវនេះរ៉ូណាល់ដូអត់ស្ដាប់គ្រូទេបាទអត់សូវស្ដាប់គ្រូទេបងប្អូនមើលមើលបាទបាទ គាត់ខ្លាយទៅជាទូឯកគាត់ចង់បញ្ជាលើគ្រូគាត់ចង់ឲ្យខ្លួនគាត់មានអត្តពលក្នុងការជ្រើសរើសគ្រូទៀតបាទគាត់និយាយពាក្យសម្ដីថាអញ្ចឹងបានថាក្លឹបត្រូវរើសគ្រូតម្រូវគាត់បាទបាទមិនមែនគាត់ត្រូវលេងតាមក្លឹបទេណាក្លឹបត្រូវរើសគ្រូណាដែលគាត់ចូលចិត្តបានគាត់លេងបាទបាទអាហ្នឹងបានថាគាត់ខុសពី10ជាងឆ្នាំមុនបាទអញ្ចឹងបើសិនជាគាត់ធ្វើដូចជា10ជាងឆ្នាំមុនស្ដាប់គ្រូធ្វើតាមគ្រូខ្ញុំគាត់ថាវិលមកសភាពដើមហើយនឹងអាចល្អជាងនឹង ណាបើខ្ញុំមិនគិតថាអាចទៅប្រជែងយក top 4 top 3ខ្លួនគេបានតែខ្ញុំគិតថាល្អជាងហ្នឹងអាចបើចូល top 4ជួយបានតែ top 3លេខ1លេខ2អីមិនងាយទេបាទហើយរ៉ាន់នេះក៏គាត់និយាយដែរគាត់ថាបើសិនជាគាត់មកក្រុម menu នេះប្រើរយៈពេលយ៉ាងស្អុយ2ឆ្នាំបាទក្នុងការកែប្រែទាញ menu ដើម្បីឲ្យមកដូចដើមវិញបាទអាហ្នឹងក៏គាត់គាត់គាត់និយាយប្រហាក់ប្រហែលដែរណាបាទហើយបញ្ហាមួយទៀតនៅក្នុង រដូវកាលនេះបងប្អូនប្រហែលជាមើលឃើញនៅខ្ញុំខ្ញុំមើលឃើញនឹងភ្នែកខ្ញុំខ្ញុំគិតថា កីឡាករដែលល្អជាងគេរបស់ Man U រដូវកាលនេះគឺអ្នកចាំទី David De Gea បាទមិនមែន Ronaldo មិនមែន Bruno មិនមែន Pogba មិនមែនខ្សែការពារទេគឺ De Gea បាទបាទពីម្សិលមិញបងប្អូនមើលបាល់ Man U លេងជាមួយ Brentford ដឹងហើយតង់ទី1បាទបើអត់មាន De Gea ទេអាយ៉ាស់ហ្គោលនឹងប្រហែលដងហ្នឹងបាទនិយាយការពិតអញ្ចឹងមិនមែនតែលេងមួយ Brentford ទេលេងជាមួយក្រុមផ្សេងផ្សេងទៀតទាំងនៅ UEFA Champions League យើងមើលការជួយសង្គ្រោះ De Gea បាល់ដែលចង់និយាយថាគ្រោះថ្នាក់បំផុត De Gea នៅនឹងមានឱកាសជួយបាន និយាយលេងនិយាយលេងតិចណាដោយដោយមានរាប់ទៅចាំរឿងបាក្រុមអាតតិន2បាទដល់អ្នកចាំទី1ចាំចាំតែចូលដេក8បាទអោមចាំបែកឈាមបែកអីអត់ឈាមហ្នឹងបាទដេកហ្គាខ្លាំងណាស់ដេកហ្គាមកប្រហែលរយៈកាលក្រោយដែលពេលដែលមានយូដាបហ្នឹងគឺដេកហ្គាសេវខ្លាំងហ្នឹងហើយអញ្ចឹងបានថាឥឡូវនេះមានរឿងសារឡើងហ្នឹងក៏មិនមែនថាកីឡាករមានយូនឹងលេងល្អខ្លាំងដែរបាទដេកហ្គាជួយបានច្រើនបាទត្រូវទទួលស្គាល់ការពិតណាហើយកុំនិយាយទៅ ដល់ពេលយើងនិយាយទៅគាត់ខឹងគាត់ស្អប់យើងថាយើងនឹងនិយាយពីអាក្រក់ពីលោកគាត់មកខឹងបាទមកខឹងមកជេរយើងខ្ញុំតែអត់ទេកុំព្រោះយើងវិភាគវិភាគទស្សនវិជ្ជាស្ដែងនៅពេលគាត់ល្អយើងឃើញថាគាត់ល្អបាទតកវិជ្ជាមួយបូក1ស្មើ2 2បូក2ស្មើ4ហ្នឹងហើយបើគាត់ពងល្អយើងទៅនិយាយអាក្រក់មិននៅ real play ហ្នឹងគឺ the best ហើយរ៉ូណាល់ដូបាទ menu ឆ្នៃយ៉ាងស្អាតយកទៅ ប្រើអូនបាទចង់និយាយថាឡានហ្នឹងចេញញញហ្មងយកទៅជិះវាថាហ្នឹងហើយយកយកមកបើដូចអ្នកគក់ជេឡានមកពីអាមេរិកហ៎រៀមមកស្អាតដល់របៀបអញ្ចឹងហ៎ពេលដល់ពេលដល់ដៃរបស់ជំនទុះ អើវាវាល្អដែរវាតិចតិចហ្នឹងហើយលាក់តិចហើយទូរស័ព្ទឯងគេហៅ90%អីហើយ80%ហើយទឹកអាមេរិកហើយមកដល់ menu វិញដាបមកវាមិនតល់ដាបឯខ្លាំងទេគាត់ណានៅប្រើប្រាស់បានប៉ុន្តែมันអាចតាមចិត្តយើងចង់ទេបាទចុចឆ្វេងចាក់ speed ទេចង់សេចក្រាមអត់បានទេចាក់ speed ទេបងប្អូនព្រៀបធៀបអញ្ចឹងស្រួលយល់តាមពិតទៅរ៉ូណាល់ដូទទួលស្គាល់ថាបច្ចុប្បន្នហ្នឹងពីមុនអញ្ចឹងពីមុនគាត់មានទាំងបច្ចេកទេស ល្បឿននិងកម្លាំងបាទអញ្ចឹងគាត់មានទាំង3នឹងសំខាន់ប៉ុន្តែឥឡូវហ្នឹងរ៉ូណាល់ដូនិយាយចំនេះគឺមានតែបច្ចេកទេសទីមួយគាត់ទេរ៉ូណាល់ដូល្បឿនចលនាចេញរបស់គាត់ទទួលស្គាល់ថាគាត់នៅមានទីនេះចេញប៉ុន្តែសំខាន់គឺកម្លាំងរបស់គាត់ធ្លាក់ចុះហើយហើយយើងនិយាយថាឡានដល់បើយើងជិះច្រើនម៉ឺនគីឡូហើយសួរថាធ្វើម៉េចឥឡូវបើវាដល់ពេលហើយធ្លាក់អត់មានធ្លាក់មិនសិនហើយធម្មតាអ្វីៗគេមានទីបញ្ចប់វាបាទបងប្អូនកុំយកពាក្យរ៉ូណាល់ដូអ៊ីសឹមយកមកប្រើណាបាទ និយមរ៉ូណាល់ដូបើថាបងប្អូនពាក្យយកនិយមរ៉ូណាល់ដូហើយមើលឃើញគាត់ល្អរហូតហ្មងបាទបាទខ្ញុំអត់អត់មានរិះគន់ទៅលើអតចរិតរបស់គាត់គឺជាសប្បុរសធម៌អីទេខ្ញុំខ្ញុំរិះគន់រឿងទម្រង់លេងហើយនឹងអាកប្បភាពជាក់ស្ដែងអាកប្បកិរិយារបស់គាត់មួយមួយមែនយូមិនមែនថាគាត់ចង់ចាញ់គាត់ចង់ឈ្នះចង់ឈ្នះរហូតដល់គាត់ឆេវឆាវឃើញគាត់ឆ្នាំលេឆេវឆាវច្រើនណាស់ថ្ងៃមុនទាត់អាក្លាកូនយូកសលណាមួយនោះវិស បើត្រូវជើងបាក់ថ្ងៃហ្នឹងបាទក៏ទាត់ចេះទៅក៏ជ្រះអាហ្នឹងហៅបើកបាត់ជ្រះយកទៅបាទចេះខុសបាទហើយអាហ្នឹងលេងមួយគាត់មានវិជ្ជាគេថាវិជ្ជាចង់ឈ្នះពេកពេកបាទក្តៅក្រហាយញ៉ាំមិនលេងត្រូវឈ្នះមិនទៅចាញ់រ៉ូដូអារម្មណ៍គាត់អញ្ចឹងគាត់និយាយគាត់និយាយក្នុងគាត់គាត់ថាគាត់36 37មែនប៉ុន្តែគាត់មិនទាន់បាត់បាត់បង់ចំណងចង់ឈ្នះទេគាត់ចង់ឈ្នះពៀនគាត់ចង់ឈ្នះពៀន individual ខ្លួនគាត់ច្រើនទៅទៀតបាទហើយអាថ្ងៃមុនហ្នឹងដល់ពេលចប់ទីដូគាត់ចេញគាត់ ឡង់ប៉ានេះខ្សែឡាំមិនសារព័ត៌មានធំធំមិននិយាយតាមព័ត៌មានធំធំបងប្អូនយកបកប្រែមើលខ្លួនឯងបាទគេសរសេរមកគេថាអឺរ៉ូណាល់ដូខ្វះដូចជាប្រហែលខែទី37ប៉ុន្តែគាត់ចង់នៅលេខ90នាទីបាទអូខេអរគុណច្រើនដល់ឥឡូវយើងផ្អាកបាទរឿង menu ថ្ងៃនេះវារំថាដាក់ទៅមួយមួយរឿងរឿងទៅចង់ក្នុងខ្សែកយើងមកយើងនិយាយពីវិបត្តិរបស់ menu បាទហ្នឹងហើយក្នុងវិបត្តិចម្បងខ្ញុំមើលឃើញខ្សែការពារមកដៃអឺហើយនឹងរឿងការលេងរបបច្របល់គ្នាហើយ ខ្លាចចិត្តខ្លាចអីគ្នានឹងគឺជារឿងខ្ញុំមើលឃើញរឿងជាក់ស្ដែងបច្ចុប្បន្នហ្នឹងណាបាទបាទដូចជាញ៉ៃញ៉ៃជាងការលោកសោកជាងនៅបងបាទបាទ